លោកអ្នកនាងជាទីមេត្រីបានស្ដាប់ឮសារសំឡេងលោកជំទាវអុកញ៉ាតាំងគិលៀងសូម្បីតែសម្ដេចតេជោទ្រាំមិន បានចេញសារសំឡេងបែបនេះក្រោយពីវិក្មិនម្នាក់គឺលោកជំទាវអុកញ៉ាតាំងគិលៀងបានលើកឡើងធ្វើការប្រៀបធៀបទម្លាប់អ្នកមានអ្នកក្រដោយថាអ្នកក្រ ត្រាម៉ារឿងថយក្រោយអ្នកមានគិតរឿងទៅមុខនោះ បានធ្វើអមហាជនភៀកច្រើនសម្ដែងការមិនពេញចិត្តធ្វើការប្រតិកម្មជាខ្លាំង។ ជុំវិញរឿងនេះកាលពីយប់ថ្ងៃទី1មេសា2023សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងការលើកឡើងអំពីអ្នក មានអ្នកក្រព្រមទាំងសំណូមពរឲ្យបញ្ឈប់ការវាយប្រហារគ្នា ជាការឆ្លើយតបនៅថ្ងៃដដែលនោះលោកជំទាវអុកញ៉ាតាំងងិចលៀងបានបង្ហោះសារយ៉ាងវែងអនឡាញធ្វើការអរគុណនិងគោរពតាមអនុសាសន៍របស់សម្ដេចតេជោព្រមទាំងទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាស្រាប់តែថ្មីថ្មីនេះវីដេអូចាស់មួយទៀតរបស់លោកជំទាវនិយាយរឿងអ្នកមានស្រឡាញ់គ្រួសារអ្នកក្រមើលឃើញខ្លួនឯងល្អជាងគេតែងមើលឃើញកំហុសអ្នកដទៃនោះត្រូវបានគេចែករំលែកឡើងវិញកាន់តែធ្វើឲ្យមហាជន ក្តៅក្រហាយខឹងសម្បាថែមទៀតក្រោយមានមហាជនប្រតិកម្មហើយមានគេឆាតសួរនោះស្រាប់តែលោកជំទាវអង្គញាតាំងកិច្ចលៀងបានប្រាប់ទៅគេវិញថា ខ្ញុំមិនអីនោះទេរឿងនេះគឺជារឿងកំប៉ិចកំប៉ុកតូចតាចណាស់អត់បានការខ្លួនរវល់ធ្វើកិច្ចការជាច្រើនទៀតដើម្បីសង្គមហើយការងារមួយនេះຕົកឲ្យ សង្គមដោះស្រាយទៅ លើពីនេះលោកជំទាវអុកញ៉ាបាននិយាយទៀតថា អ្នកជេគីឡូស្រាលជេមិនឈឺតលតែរោគគីឡូខ្លាំងខ្លាំងត្រឹម Facebook ត្រឹមប្រជាពលរដ្ឋធម្មតាគីឡូស្រាលពេង បន្ទាប់ពីបានស្ដាប់សារនេះហើយសម្ដេចតេជោបានចេញសារទាំងយប់ដោយដាក់ caption ថាសារសម្លេងពិសេសសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់បញ្ហាវេយប្រហារគ្នា ចំពោះរឿងពាក្យអ្នកមាន អ្នកក្រ ឬការប្រៀបធៀបប្រជាជនធម្មតាគីឡូទៀមតាមបណ្ដាញសង្គមតទៅទៀតថ្ងៃទី5មេសា2023 នៅក្នុងសារសម្លេងនេះសម្ដេចតេជោហ៊ុនសែនបានណែនាំឲ្យសមាជិកគណៈបកប្រជាជនបញ្ឈប់សកម្មភាពចែកចាយវីដេអូឬទស្សនៈតេតងនឹងអ្នកមានអ្នកក្រ សម្ដេចតេជោហ៊ុនសែនបានណែនាំចំពោះលោកស្រីតាំងកិច្ចលៀងថានាពេលនេះมันមានពូជអ្នកមានតទៅទៀតទេព្រោះពូជអ្នកមានបានរលាយបាត់តាំងពីចំនួនប៉ុលពតមកម្លេះសម្ដេចបានបន្ទោសលោកស្រី កិច្ចលៀងចម្ពោះទស្សនៈដែលខុសឆ្គងបន្តបន្តមកទៀតមកកាន់តែធ្វើឲ្យប្រជាពលរដ្ឋមិនមានការពេញចិត្តជាពិសេសប្រជាជនធម្មតាមានគីឡូស្រាលសម្ដេចតេជោហ៊ុនសែនបានស្នើឲ្យលោកស្រីបញ្ឈប់ការបញ្ចេញយោបល់តទៅទៀតទាក់ទងនឹងអ្នកមាននិងអ្នកក្រអ្នកគីឡូធ្ងន់អ្នកគីឡូស្រាលនិងឈប់បញ្ចេញយោបល់តទៅទៀតដែលថាប្រជាជនធម្មតាគ្មានទំនុនសម្ដេចបញ្ជាក់ថា ស្រមោចធម្មតាក៏ធ្វើឲ្យដំរីដេកមិនលួដែរ ចារឿងនេះកំពុងតែជាប្រធានបទដៅកគុកតែម្ដង នៅលើបណ្ដាញសង្គមហើយលោកយឹមទាវតាំងកិច្ចលៀងក៏បានបែកធ្លេនៅសារសម្លេងមួយដែលស្ដាប់ទៅគឺมันធ្វើឲ្យប្រជាជនយើងពេញចិត្តឡើយគឺកាន់តែធ្វើឲ្យប្រជាជនយើងផ្ទុះកំហឹងម្ដងទៀតដោយប្រៀបថាអ្នកក្រគីឡូស្រាលអ្នកមានទៅគីឡូធ្ងន់ចាពាក្យនេះក៏សម្ដេចតេជោមិនពេញចិត្តនោះដែរក៏បានស្នើសុំឲ្យគាត់បញ្ឈប់ការបញ្ចេញយបល់ពាក់ព័ន្ធជាមួយនឹងបញ្ហានេះតទៅទៀត។